ហាត់វិធីអង្គុយអង្គុយអញ្ចឹងអង្គុយរៀបអស់ទីនោះអង្គុយពេនស្នែនហើយដែលយើងហាត់បានណាស្រួលណាស្រួលមែនតើខ្ញុំមានចេតតោសមាធិដែលហាត់បានណាគាត់ណាពីកលេចមើលទៅមើលឆាយអញ្ចឹងវាស្គាល់ហ្មងពេលស្ដាប់គាត់ទេសនាម្ដងម្ដងខំកថាលោកឆ្លាតលោកលោកខំកលេចឃើញលោកដឹងថា នៅនេះសមាធិចាស់ខ្លានេះសមាធិទិននេះអត់មានសមាធិទេព្រោះអរិយាប័ត្រ10ខរបស់អ្នកមានសមាធិផ្លែកអំពីបុគ្គលគ្មានផ្លែកតាណាបើទុកឲ្យលោកបើកភ្នែកក៏ផ្លែកគឺត្រង់ប្រកុយលោកនឹងស្គាល់នឹងហ្មងនឹងស្គាល់ព្រាយព្រោះលោកធ្លាប់អង្គុយនេះធ្លាប់អង្គុយណាលោកធ្លាប់ហាត់អង្គុយ ពេលនឹងស្គាល់ឲ្យយើងនៅអត្តសមាធិត្រូវស្ទៀងពី3ដងលោកមិនទាន់ប្រែម្ដងផងខុសគ្នាអញ្ចឹងថាមកអីមកអំពីគឺបង្ហាត់កាយណាអញ្ចឹងយើងមករៀនកម្មដ្ឋានហ្នឹងបង្ហាត់កាយផងបង្ហាត់ចិត្តផងបង្ហាត់កាយបានជាវិស័យនៃការ បង្ហាត់ចិត្តតគ្នាបង្ហាត់កាយនិងបង្ហាត់អង្គុយអង្គុយពេលស្ងើបកកែត្រង់ ហើយមានមុខទៅយងសនទៅកុំកុំផឹងចាស់កុំផឹងចាស់តែមួយទេផឹងចឹងយើងរវល់លផឹងនឹងអត់ខ្យល់អត់ចុះអញ្ចឹងកុំបាច់ផឹងឯងដាក់មកល្មមទៅស្រួលតាមថ្ងៃនេះខ្ញុំណាត់ស្មៅរវល់ដែរចាំទៅស្វៀមនៅលោកមកជួយពហិនគុយណាចុះតាមសាលាពេលកំពុងអង្គុយសមាធិចាំឡើងមកដល់ចាំមើលឃើញធ្វើអង្គុយខុស ឥឡូវយើងយល់ពីអង្គុយហើយឥឡូវយើងយកអំពីបង្ហាត់ចិត្តម្ដងការបង្ហាត់ចិត្តមិនខុសគ្នានឹងការបង្ហាត់គូទេណាมันខុសគ្នានឹងការបង្ហាត់គូទេព្រះសំដែងចេះលោកថាចិត្តដែលយើងមិនតន់ហាត់ទុកដូចជាកូនគូកាចនេះកូនគូកាចថឹកទៅដោះមេកាច កាចណាស់គោហ្នឹងព្រមមើលក៏វាកាចកើតមកកូនគោក៏វាកាចហើយពុតត្បត់យកប្រើការអត់កើតអញ្ចឹងដើម្បីទូមានកូនគោកាចតើគេត្រូវធ្វើយ៉ាងម៉េចនឹងក្នុងវិសិទ្ធនៈភាគ2លោកពូលលើកប្រាប់ថា បរោះដែលជាអ្នកទូមានគោនឹងត្រូវយកកូនគោនឹងចេញអំពីមេគោកុំឲ្យផឹកទឹកដោះមេគោនឹងគោវិកាចហើយត្រូវជីកសសរខឿនមួយសសរខឿននឹងជីឲ្យជ្រៅមុំដាំឲ្យត្រង់ភ្លឹងហើយយកខ្សែមកដល់ចងកកគោនឹងជាក់ទៅនឹងសសរខឿនហ្នឹង ហើយចុះគោនឹងដល់ពេលចប់កកលមកយ៉ាងម៉េចវាឬយើងខប់វាមានសេរីត្រង់រត់ពេញតាវាលពេញតាក្រោយវាមានមកចេះនៅអីចឹងវាបើអញ្ចឹងវាលបងហើយវារត់តែមុននោះសោកភឹងអត់ដាច់ខ្សែងាក់ថយឡើងវិញដល់ថយវាថយជ្រុលវាដើមវាដោះខ្សែឲ្យផុតកកវាដល់វាខំប្រឹងថយទៅ វាឈឺកកវាវាអត់ទៅវិញវាវិញមកមុខវិញញ៉ាដល់វារត់ទៅមុខរត់ទៅក្រោយរត់ទៅចំហៀនអស់ចិត្តវាខ្សែក៏អត់ដាច់វាក៏ដល់នៅភាពចោះញោមនៅទៅទៅណាមួយអស់កម្លាំងទៅទៅទៅដេកនៅគល់កសនឹងទៅយ៉ាងណាមិញកូនគូដែលវាខូចគឺចិត្តនេះណាកូនគូនឹងវាចិត្តនឹងចំណាំ ព្រោះចិត្តយើងនេះបើសិនជាគ្មានការគ្រប់គ្រងទេយើងសេរីភាពលើសគេឲ្យសេរីទៅទៀតណាចិត្តយើងនេះអត់មានព្រំដែនទេបើនិយាយពីរឿងចង់វិញគឺទៅចង់បូកជាមួយចង់មហាចង់អតិមហាចង់ទៅទៀតនេះចិត្តចិត្តយើងនេះពុតក្បត់ផុតលហើយងងឹក ចង់មិនចង់ខឹងអន់ចិត្តកលេសកងក់ចង់ទៅមិនចង់ទៅនឹងភ្លៀងភ្លៀងភ្លៀងភ្លៀងប្រែព្រួលអើយប្រែព្រួលចិត្តយើងហ្នឹងព្រោះប្រពន្ធលោកពោថាផន្តណੰចបលាំងចិត្តតាំងតរខੰទនវិរិយ៉ាងណាពីពុទ្ធិកាលោកថាផន្តណੰចិត្តហ្នឹងវាជាធម្មជាតិមួយផ្លេងផ្លង់យ៉ាងហ្មងវាណែតអញ្ចឹង នឹងគេហៅថាចរិតអែនអនដំណើរបោះដៃបោះជើងរបស់ចិត្តនឹងវាតែប៉ុណ្ណឹងជាមិនចេះនៅស្ទៀងទេដូចតោងដែលមិនដែលតាមខ្យល់ភ្លេងខ្លងភ្លេងខ្លងភ្លេងខ្លងទីទៅតោងអារម្មណ៍ទីទីទៅតោងអារម្មណ៍ទីទីទៅតោងអារម្មណ៍ទីនេះយើងយើងមើលយើងយើងដឹងទាំងអស់គ្នាកាលពីមុនមកអត់ដឹងប្រមាណទេដល់មកអង្គុយសមាធិដឹងណែណែណែតាណាអឺដឹងដឹងថាវាអត់ព្រមនៅនឹង អានេះចេញទៅក្រៅផងទៅចេញទៅហ្នឹងមិនប្រកបទៅជាទៅនៅកណាមួយឲ្យប្រកបទៅទៀតអត់ចេះតែទៅហ្មងហើយតែទៅបដើទៅមែនទែនមិនយប់ដេកមិនលក់ទេនៅធ្វើភ្នែកភ្លឺភ្លឺភ្លឺភ្លឺហ្នឹងឆាន់តណាំងចាក់បលាំងឆាប់អាយុឆាប់ខឹងឆាប់ស្រឡាញ់ឆាប់ស្អប់អានឹងកំរើកចាក់បលាំងបាននៅតែកំរើកញប់ញ័រណា ដែលស្រួលស្ដាប់មកគឺវាឆាប់ខឹងឆាប់ស្អប់ឆាប់ស្រឡាញ់ឆាប់មួម៉ៅឆាប់ក្តៅសាហាយនឹងមកនឹងវាឆាប់អញ្ចឹងទរៈខាងពិបាករសាពិបាករសាណាមិនងាយរសាទេអង្គុយបរកម្មដង្ហើមចូលចេញចូលចេញចូលចេញបានតែពី3ដង្ហើមប្រតិបត្តិចេះតែចងទៅយេទិន្នកហាំងមិនងាយទូមាន ចង់ស្ដីឲ្យ10អាយុក៏ចិត្តមិនខ្វល់ពីរឿងទៀងទាត់ណាអ្នកណាចេះស្ដីឲ្យចិត្តចិត្តវិហាមអត់អត់ចេះរៀងម្ដងទេនឹងគេហៅចិត្តប្រតិជនយើងគឺមានអង្គ4ហ្នឹងណាអន្តណੰចបលੰតរខੰទនវិរិយੰនេះចិត្តនេះនឹងគេហៅចិត្តពុតក្បត់ ចិត្តនេះវាធ្លាប់វាកាចវាខូចអញ្ចឹងវាធ្លាប់ស្អីវាធ្លាប់ផឹកទឹកដោះកាមគុណនេះមិនដែលស្គាល់ធម៌មិនផងធ្លាប់ផឹកតកាមគុណទេក្នុងសង្សារវដ្តនេះសាធុជនហើយចិត្តជឿទាំងអស់គ្នាហ្នឹងណា តែក្រៅអំពីស្ដាប់ធម៌ពុទ្ធគឺសត្វកាមគុណជាប្រកដីធម្មតា បើកភ្នែកឡើងគឺចង់មានចង់បានស្រឡាញ់ល្អស្អាតរីករាយស្រីទាំងអាតែប៉ុណ្ណឹងចិត្តនឹងកើតមកទល់ស្លាប់ទៅវិញតែប៉ុណ្ណឹងអញ្ចឹងចិត្តនេះវាធ្លាប់ដេកធ្លាប់ត្រាំធ្លាប់ផឹកធ្លាប់ស៊ីជក់បោតរូបសម្លេងព្រមរសសម្ព័ន្ធនេះអស់កាលដល់យូរអស់កាលដល់យូរលងណាស់មកហើយហើយទើបដល់ថ្ងៃនេះ នាំគ្នាទូមានចិត្តអញ្ចឹងដើម្បីទូមានចិត្តអាស្រ័យនឹងការស្ដាប់ធម៌អាស្រ័យនឹងការឃើញដល់ចឹងភ័យចង់ទូមានចិត្តព្រោះព្រះសម្ដែងថាចិត្តទេសង្កលិទ្ធេទុគតេបរិកម្មខាការវិចិត្តនឹងវាសៅมองហើយទុគតេរំលែងកើតឡើងប្រកបចិត្តទេបរិសទ្ធេសុគតេបរិកម្មខាការវិចិត្តស្អាតហើយសុគតេរំលែងកើតឡើងប្រកប ដល់ចឹងម្នាក់ម្នាក់ភ័យភ័យវឿនចិត្តអញកាន់តែចាស់ហើយកាន់តែចាស់ហើយនឹងបានស្អីទីស្ទឹងឡើយការពីនៅកម្លាំងកម្លាំងហ្នឹងមានអីមកឃើញតែមិនទាន់អីម្ល៉េះហើយចេះតែនាំគ្នាសប្បាយនឹងអារម្មណ៍ហ្នឹងទៅរហូតដល់ចាស់ចាស់រៀងខ្លួនទៅភ័យថាអូអាត្មាអញកើតមកជាតិនេះប្រហែលតែគេដល់ខ្លួនឯងមិនទាន់បានទៅហើយណាអត់ទីស្ទឹងស្លាប់ទៅម្នាក់ឯង មានមានស្អីជួយទៅវិញរបស់ដែលខំប្រឹងទាំងបានមកនៅហ្នឹងហើយថៃទៅគឺមានចិត្តហើយអញ្ចឹងទៅទៅហើកន្លែងគឺមានចិត្តអញ្ចឹងការទៅមានចិត្តត្រូវផ្ដាច់ចរន្តណលែងឲ្យបរិភោគកាមគុណទៅណាឈប់ហ៎ឈប់ផឹកទឹកដោះទៀតទៅពីព្រោះល្វិញជួយផ្អែមខឹងស្អប់ស្រឡាញ់វាកើតពីទឹកដោះហ្នឹងណា តាមពីរូបសម្លេងក្លិនរសសម្ផស្សហ្នឹងរបស់ណាជាទីកប់ចិត្តស្រឡាញ់របស់ណាមិនជាទីកប់ចិត្តស្អប់តែមានតែគូវាអញ្ចឹងអញ្ចឹងមកតែពីរឿងស្រឡាញ់ហ្នឹងបានជាស្អប់អញ្ចឹងឈប់ផឹកផ្ដាច់ចរន្តអញ្ចឹងហើយបានជាអ្នកបប្រតិបត្តិធម៌គេត្រូវរសាធម៌មួយហៅអព្រមចរិយាលែងបរិភោគកាមគុណអញ្ចឹងក្នុងធម្មបទច្រើន លោកបញ្ជាក់ថា វិវេក3កាយវិវេកកត្តវិវេកឧបធិវិវេកគឺកាយវិវេកស្ងាត់កាយចិត្តវិវេកស្ងាត់ចិត្តឧបធិវិវេកស្ងាត់កិលេសឧបធិអញ្ចឹងឧបធិវិវេកមានចិត្តវិវេកជាហេតុចិត្តវិវេកមានកាយវិវេកជាហេតុនេះដកដកខ្លួនចេញអំពីអារម្មណ៍ផ្សេងផ្សេងមកនៅក្នុងទីស្កាត់ម្នាក់ឯងបានព្រះទាំងអល់ថា អរញ្ញកតោវាឬក៏មួយកតោវាសញ្ញាពីរកតោវានិស័យតទេបាឡាំកាំងពុចិត្តថាបើឯងចង់ទូមានចិត្តនឹងវាមានរឿងវាច្រើនតែតែឯងដកខ្លួនចេញអំពី ការច្បោកច្បោកដោយ រូបអារម្មណ៍សព្វារម្មណ៍គន្ធអារម្មណ៍រសអារម្មណ៍ផតអារម្មណ៍ធម្មអារម្មណ៍ដែលជាទីរីករាយនៃចិត្តដកនឹងចេញមកផ្ដាច់នឹងផ្ដាច់ហ៎ផ្ដាច់ត្រង់ឥឡូវផ្ដាច់មកអស់ហើយចានិយាយព្រះអង្គឲ្យមកអស់អត់មានទៀតទេ អញ្ចឹងដល់ពេលឥឡូវយើងឆ្ងាយឆ្ងាយពីកាមគុណហើយអញ្ចឹងយកចិត្តនឹងទៅចងនឹងទៅសខឿនដោយខ្សែស្អីគេសសខឿនគឺខ្យល់ដង្ហើមចូលដង្ហើមចេញនេះសសនេះបកសសរគូលដៅមួយហើយគឺដង្ហើមចូលដង្ហើមចេញខ្សែគឺសតិយកចិត្តនឹងទៅចម្លងចូលក្នុងក្នុងខ្យល់ដោយខ្សែសតិអញ្ចឹងយើងព្រោះស្ដាប់មកថា យើងយកទឹកយើងទៅសោកក្នុងខ្យល់សោកក្នុងខ្យល់យកទឹកនឹងទៅសោកក្នុងខ្យល់ហ្មងដឹងខ្យល់ចេញខ្យល់ចូលណាចង់និយាយចឹងណាយកចិត្តយើងទៅសោកវាថាវាទៅចង់ហើយស្ដាប់ប្រហែលនឹងចង់មិនអញ្ចឹងយកចិត្តយើងទៅនឹកចល់នេះដល់ស្រួលស្ដាប់មកថាចិត្តយើងទៅនឹកចល់ចូលនឹងខ្យល់ចេញ តែសួរតែពេលដែលយើងយកចិត្តយើងទៅដឹងវាព្រមទេដោយតកូរនឹងទៅវាបោលគ្រាន់តែចាប់កកភីងទៅមុខមួយទៅក្រោយមួយទៅអស់កម្លាំងបានតែដេកចិត្តយើងដែលទៅសងខ្យល់វានៅទេថាវាអត់នៅទេថាមិនបានវាអត់នៅព្រោះវាមិនស្លាប់នៅវាមិនដឹងនៅវាមិនចេះនៅនឹងនៅនឹងនៅស្ទីអីនឹងបានស្អីព្រោះវាមិនដែលដឹងផង វាធ្លាប់ទៅនៅជាមួយនឹងកូននៅជាមួយនឹងប្តីនៅជាមួយនឹងប្រពន្ធនៅជាមួយនឹងចៅនៅជាមួយនឹងញាតិមិត្តបងប្អូនកូនចៅទាំងអស់វាស្លាប់ទៅនៅប្រណិបណៈគ្នានោះបើប្រណិជាមួយនឹងខ្យល់ឲ្យចេះនៅឲ្យវាចិត្តនឹកអញ្ចឹងបានជាចិត្តនឹងវាបោលទៅផ្ទះវាទៅនឹកអញ្ចឹងយើងមកអង្គុយប៉ុណ្ណឹងយើងស្គាល់ចិត្តយើងនេះស្គាល់នៅស្គាល់ហ៎ ណាតែប៉ុណ្ណឹងហៅបណ្ឌិតណាអ្នកប្រាជ្ញបាត់ណាអ្នកប្រាជ្ញត្រង់ស្គាល់ចិត្តរបស់ខ្លួន ថាចិត្តរបស់អញនេះមិនក្រាន់បើទេចិត្តនេះមិននឹងឯតា ចិត្តនេះឲ្យមានទីពឹងអត់មានសេចក្តីសុខទេចិត្តនេះចេះតែបោលទៅផ្ទះចេះតែនឹកទៅផ្ទះនឹកទ្រព្យសម្បត្តិនឹកមាននឹកបាននឹកកូននឹក ចៅនឹកបងនឹកប្អូននឹកកិត្តិយសនឹកគេឈ្មោះអីចេះទៅរឿងខាងក្រោយមកមកតែទាំងអស់សិក្សាអំពីចិត្តទៅណានេះចិត្តតបបរិសង្វេទីនេះនឹងស្គាល់ចិត្តជ្រាបចិត្តរបស់ខ្លួនដែរចិត្តទៅផ្ទះក៏ដឹងចិត្តទៅរកកូនក៏ដឹងចិត្តចង់មានចង់បានក៏ដឹងចិត្តស្រឡាញ់ក៏ដឹងចិត្តស្អប់ក៏ដឹងដឹងទាំងអស់ពេលនឹងដឹង ចិត្តនៅក្នុងខ្យល់ដង្ហើមចេញចូលក៏ដឹងទៀតនៅបានប្រមាណដង្ហើមក៏ដឹងទៀតនៅកន្លះម៉ោងក៏ដឹង2ម៉ោងក៏ដឹងដឹងទាំងអស់នឹងហើយអ្នកសិក្សាអំពីចិត្តនេះនេះការសិក្សាអំពីចិត្តហ្នឹងមានប្រយោជន៍ទេមានទីមួយស្គាល់ចិត្តរបស់ខ្លួនថ្ងៃក្រោយទៅត្រូវបានសម្រេចវិជ្ជាមួយហើយចេតតោបរិញ្ញានេះស្គាល់ចិត្តអ្នកដតីនេះហើយក្រោយទៅកើតវិជ្ជាមួយហ្នឹង ចេតោប្រញ្ញានេះគេហៅប្រចិត្តវិជាស្គាល់ចិត្តអ្នកដទៃដោយសារតែយើងស្គាល់ចិត្តរបស់ខ្លួនប៉ុន្តែយើងកុំភ្លេចទៅទៅចោះកុំខឹងវាព្រោះវាស្លាប់អញ្ចឹងយើងវាមិនស្លាប់នៅណាបើទៅទាញមកវិញនេះឲ្យមានកម្រិតទៅនឹងមកទៅទាញវិញព្យាយាមព្រះសម្ដែងថាអារម្មណ៍ភៈព្យាយាម ព្យាយាមមកទៅទាញទៅវិញទៅទាញទៅវិញទៅទាញទៅវិញដោយតកូរមិញអញ្ចឹងដល់ទៅជាប់កកនៅហ្នឹងទៅណាថយឡើងវិញក្នុង100ដង្ហើមដំបងដៃឲ្យតែបាន10ទុកជាប្រសើរ90អត់នៅអញ្ចឹងសូមយល់ថានៅក្នុង100ដង្ហើមនៃយើងមានអកុសលរហូតដល់90ចិត្តណា 90គណៈហើយមានតែប្រសព10គណៈទេនៅក្នុងចិត្តដែលយើងរលឹកដង្ហើមចេញទៅយើងមានកុសលត្រឹមតែ10គណៈចិត្តទេមួយខណៈគឺដឹងដង្ហើមចូលហើយមិនទៅណែង90ខណៈគឺមិនមានកុសលទេណាតាមហ្នឹងយើងយើងនិយាយថាកុសលអកុសលលែងគិតវិញ្ញាណអីទៅចាយទៅលួចឯណាបាត់ហើយណាកាយកម្មវិច័យកម្មចង់បាត់ហើយ នេះកុសលនិងអកុសលគឺស្ថិតនៅក្នុងចិត្តសុទ្ធគេហៅបរមត្តសលចិត្តមិនចិត្តជាទូសាឡើយអាហ្នឹងអស់គិតរឿងអីទៅវាយមួអស់គិតរឿងអីទៅលួចអីអស់ហើយប្រឆាបត់ប្រមាណប្រមាណនោះលែងលែងចិត្តអស់ហើយនេះកុសលនិងអកុសលនៅក្នុងចិត្តនេះសោះសិលមិនសិលនៅក្នុងចិត្តអញ្ចឹងយើងដឹងថា10ខណៈចិត្ត បាននៅតែយើងនឹកខ្យល់10ដងអត់នឹកខ្យល់90ដងពីដើម100ដងទាំងអស់ពីដើមណាអកុសល100ដងតែឥឡូវហ្នឹងបានកុសល10ដងអកុសល90អញ្ចឹងថយបាន10អញ្ចឹងកុសល10ហ្នឹងជាឧបនិស្ស័យនេះជាឧបនិស្ស័យបើយើងនិយាយភាសាបាលីអញ្ចឹងស្ដាប់វាអត់បានទៀតនិយាយខ្មែរឲ្យយើងងាយស្រួលមកទៅ ថាគណៈចិត្តដែលនឹកបង្ហើមចូលបាន10ដងហ្នឹងសន្តិជនគឺជាអង្គើមួយនាំឲ្យចិត្តបរិសុទ្ធទៅក្នុងអនាគតខាងមុខដល់ឆាប់ឆាប់ដែលយើងពីដើមអត់មានវិញរៀលសោះបាន10រៀលនឹងសំហ្នឹងតែ100ដងឡើង100ដូចគ្នាអញ្ចឹង10ដងនេះជាពូជ ណាជាពូជហើយជាដើមទុនហើយកុសលជាដើមទុនរបស់យើងហើយនេះក្នុងដង្ហើមចូលហើយចេញមួយនឹងមានបន4នេះតាមបរមត្តធម៌បន4ណាចូលបន4ចេញបន4ចូលបន4ចេញបន4ចូលបន4ចេញបន4មាន4បនតើបនណា បានយើងងាយអីគ្រាន់តែដកដង្ហើមចូលបានបន4យើងអញ្ចឹងក៏មិនជឿទៀត បនកើតពីអីកើតពីការចូលចិត្តចម្រើនខ្យល់នឹងកើតពីប្រឹងប្រែងក្នុងការចម្រើនខ្យល់នឹងកើតអំពីដំកល់ចិត្តក្នុងការចម្រើនខ្យល់នឹងកើតអំពីរសាស្មារតីរសាចិត្តឲ្យថិត ក្នុងខ្យល់នឹង4បឹងនេះដង្ហើមចូលបន4ដង្ហើមចេញបន4អញ្ចឹងគ្រាន់តែដង្ហើមចូលចូល ចេញនឹងបន800ហើយចុះតម្រាំ10ដងវា80បនហើយចុះប្របានដល់ទៅ10ដងវា80បនមិនធម្មតាណាបនតាមផ្លូវចិត្តដូច្នេះយើងសន្សំសន្សំបុត្រនេះដែលព្រះសម្ដែងថាបញ្ញាសឧត្តយោសន្សំបុត្រ អញ្ចឹងដកដង្ហើមចូលដឹងចេញដឹងចូលដឹងចេញដឹងទៅទាញមកដកទៀតបាន10ដងចេញទៅទាញមកដកទៀតបាន5ដងចេញមកដកទៀតទាញវិញដកទៀតកំធុកព្រៃព្រោះអំពើដែលយើងធ្វើនេះជាកុសលធម៌សម្រាប់ទីស្ទឹងរបស់ចិត្តនៃខ្លួននេះអំពើនេះ ជាសេចក្តីល្អសម្រាប់ទីស្ទឹងរបស់ខ្លួន អត់មាននរណាជួយយើងក្រៅអំពីខ្លួនយើងជួយខ្លួនយើងទេត្រង់ហ្នឹងដឹងហើយតាមមានចិនណាម្នាក់ចេញមកមកជួយចងចិត្តយើងឲ្យនឹងបានមានទេអត់ក្រៅអំពីខ្លួនយើង តែហ្នឹងហើយដែលព្រះសម្ដែង ថាគឺខ្លួនឯងប្រកាសវិជាជាងគេជួយដល់យើងចេះតែសន្សំភ្នែន ទី1បាន ត្រឹមតែ10ដង្ហើមចេញចូលទេទី2ឡើង5 10 ណាភ្លើនទី3ឡើង20ភ្លើនទី4ឡើង25ឡើង30ឡើង40ឡើង50ឡើង60ឡើង70ឡើង80ឡើង90 100នេះមកភ្លើនឡើងទិញមកភ្លើនឡើងទិញភ្លើនឡើងទឹកព្រួយព្រោះសង្សំព្រោះអប់រំនៅពេលដែលយើងអង្គុយនឹងឈ្មោះថាការអប់រំបានគេហៅថាភាវនាភាវនាប្រែថាអប់រំតានេះ ភាវនាប្រែតែអប់រំចឹងហ្មងសមថៈភាវនាប្រែតែអប់រំឲ្យចិត្តស្ងប់អញ្ចឹងហ្មងប្រែតែអប់រំនេះសេចក្តីព្យាយាមកាន់តែច្រើនកុសលធម៌កាន់តែចម្រើនសេចក្តីបរិសុទ្ធកាន់តែបរិសុទ្ធឡើងដល់ពេលយើងចម្រើនយូរយូរទៅ យើងចាំបាន90ដង្ហើមភ្លេច10សម្រាប់យូរទៅ100ដង្ហើមចូល100ដង្ហើមចេញចាំទាំងអស់ឃើញទេចិត្តវាស្នឹកចិត្តវាស្នឹកបើចិត្តវាស្នឹកយូរយូរទៅចិត្តនឹងបាន ស្គាល់នៅរសជាតិជាហៅធម្មរសៈរសជាតិពធដែលកើតពីសេចក្តីប្រឹងប្រែង มันខុសអំពីអ្នកធ្វើការងារទីឈ្នួលគេទេការប្រឹងប្រែងកាប់កោះជួរស់លីខ្សែទាំងអស់គុណបំណាច់ទៅបានប្រាក់ទៅទិញមហូបអាហារដ៏ឆ្ងាញ់ឆ្ងាញ់យ៉ាងណាមិញចិត្តដែលយើងប្រឹងប្រែងក្នុងការចម្រើនដង្ហើមចេញចូលនឹងទៅបានកម្រៃគឺឆន្ទៈនេះទឹកដីពេញចិត្តក៏នឹងកើតឡើង ព្រោះពេលដែលយើងចម្រើនទៅក្នុងខ្លួនយើងវាផ្សេងពីមុនពីមុនចង្អៀតតឹងឈឺក្បាលចិត្តជើងចិត្តខ្នងអូច្រើនណាស់អាសត្វអាសារសេះរសោះច្រើនណាស់ដល់ពេលមកដល់ដង្ហើមចូល100ចាំ200ចេញចាំ100ចូលចាំកើតធម៌មឆន្ទៈសេចក្តីពេញចិត្តក្នុងធម៌ក្នុងខ្លួនស្រឡះ បែកញើសស្មើតវល់កណាក៏បែកញើសស្រួលដែរអញ្ចឹងបានសេចក្តីស្រួលខ្លួនមួយឃើញទេបានសេចក្តីស្រួលខ្លួនព្រួយនេះចង់និយាយទៅនឹងទៅមិនបានវាស្រួលអញ្ចឹងព្រោះដង្ហើមចេញចូលជាខ្សែចង្វាក់សាមយុទ្ធជាមួយនឹងចរន្តឈាមឈាមខ្យល់នៅជាមួយគ្នាចរន្តចរន្តអញ្ចឹង ចាប់ពីចុងសតវត្សជើងយើងមានប្រស័យខ្យល់ទាំងអស់ការដែលយើងអត់ទាន់បានចម្រើនទេសម្ពាធរបស់ខ្យល់មានកន្លែងខ្លះទៅទៀតមានកន្លែងខ្លះធំមានកន្លែងខ្លះអត់មានហ្មងអញ្ចឹងបានជា ខ្លះខូចជើងទៅណេះខ្លះខូចជើងទៅណេះខ្លះខូចជើងទៅណេះខ្លះចុកខ្នងខ្លះចុកអង្គុងខ្លះអាសាឈឺក្បាលខ្លះអាសានៅខ្យល់ចាប់វិលមុខដោយសារស្ទះចរន្តឈាមស្ទះ ចរន្តខ្យល់ឃើញទេវាស្ទះតែយើងមើលតើគេនិយាយខៃវភាគឺគឺបើកសំណួរមួយគេសួរថាឈាមនៅក្នុងខ្លួនយើងវាមានបណ្ណឹងទេមានឈាមណាបាញ់ទៅចូលមានឈាមណាដកទៅចេញបានតែឈាមវាលើសវាឡើងហើយវាចុះអញ្ចឹងក្នុងសម័យណាដែលសម្ពាធរបស់ខ្យល់រត់មិនរួចឈាមច្រាលដោយដុំដោយដុំ ដាក់ដាក់តង់ខ្ជុងទៅឈាមឡើងនេះចំណាំមួយនឹងវធនិយាយទៅពេទ្យវិញមិនចេះតាមតកតងនេះគួរតែឲ្យដឹងតែនេះដឹងដែរនេះហ្នឹងតែនៅពេលណាដល់ពេលនេះទៅខ្សែឈាមបើទាំងអស់ឈាមរត់មកស្មៅវិញជ្រុះខ្លួនអញ្ចឹងយើងមើលអ្នកលើឈាមនិយាយឲ្យទៅហៅខ្ទឹមមកអីយកមកហូបដើម្បីឲ្យវាអីទៅខ្សែឈាមរត់ អញ្ចឹងយើងមិនបាច់ចាំរកឆ្នាំរករកអីយើងប្រើហ្នឹងឲ្យខ្លាំងនេះទៅប្រើដង្ហើមផ្សេងចូលខ្លាំងនៅដង្ហើមផ្សេងចូលយើងចូលដបងដៃបានតិចទេយូរយូរទៅច្រើនទៅច្រើនទៅខ្ចប់កាន់តែជះចេញតាមដើមដៃតាមកពុនដៃតាមកផ្លូវតាមកពុនជើងដល់ចុងដៃចុងជើងញើសញើសហូរស្មើទាំងអស់ដល់ហ្នឹងស្រួលខ្លួននេះសាកលបងមើលដឹងហើយដឹងខ្លួនឯង សុខភាពល្អដល់សុខភាពល្អចិត្តសบายឆន្ទៈនេះពាក្យឆន្ទៈមួយម៉ាត់នេះដែលដែលនៅឲ្យមានឆន្ទៈមានឆន្ទៈទៅទីទៅទីទេអញ្ចឹងសមាធិនេះត្រូវចម្រើនអាស្រ័យនឹងសេចក្តីពេញចិត្តផងអញ្ចឹងពេញចិត្តវាតស្រួលក្នុងខ្លួនអបបអត់ស្រួលពេញចិត្តមិនមានណាដែលពេញចិត្តអត់ស្រួលខ្លួនបើអង្គុយទៅធ្វើមុខជូរអញ្ចឹងបានន័យថា សេចក្តីពេញចិត្តទៅកើតឡើងដូចគូរវាទៅដេកនៅគល់សសរហ្នឹងចិត្តវាវាព្រមទៅសងំនៅក្នុងដង្ហើមចេញចូលវាពេញចិត្តហ្នឹងមកពីអីមកអំពីចរន្តខ្យល់ចៅភាព4ប្រព្រឹត្តទៅស្មើល្អអញ្ចឹងធ្វើឲ្យដំណើរនៃនៃចិត្តហ្នឹងស្រួលដោយសារភាព4ហ្នឹងវាប្រព្រឹត្តទៅល្អកើតឆន្ទៈអញ្ចឹងសមាធិនេះ អនាបានសតិនេះអាស្រ័យនឹងឆន្ទៈពេញចិត្តអញ្ចឹងយើងប្រឹងប្រឹងមិនណាយើងប្រឹងយល់អញ្ចឹងសំដែងទាំងយល់ហ៎ហ៎ណាឲ្យយល់ចូលចិត្តផងមិនធឺស្រួលអាត្មាមិនចង់សំដែងវែងទេចង់និយាយខ្លីខ្លីដើម្បីទុកតពាក្យណៃក្រោយទៅចែកចែកប្រាប់តទៀតកណាប្រាប់អស់ទៅអត់ចាំទេណា អញ្ចឹងឥឡូវនឹងសកត់នៅសតនៅនៅនៅស្តុបទៅនឹងសិនលាក់ប៉ុណ្ណឹងសិនណាគឺថានៅឈុំទៅនឹងសិននឹងឲ្យយកទៅចិត្តទៅនឹងសិនយើងធ្វើយ៉ាងម៉េចអញ្ចឹងយើងត្រូវរំលឹករឿងចាស់យើងឡើងវិញទីមួយអង្គុយយ៉ាងម៉េចឲ្យត្រូវព្រោះយើងបានកន្លែងល្អហើយណាឥឡូវត្រូវការអង្គុយ អង្គុយដូចស្មាប្រាំអញ្ចឹងថា អង្គុយស្ទើនធ្នែនបង្កល់កាយត្រង់មានមុខអោតចុះបន្តិចអានឹងបើបុរាណពីដើមនោះគេថាមើលមកឈាមមួយម៉ែត្រដាក់មកសយងចុះមើលកទួលមួយម៉ែត្រថាម៉េចបានអញ្ចឹងនេះអញ្ចឹងរួយកក កាច់ណាអោនចេះពេករួយកកហើយងើបមិនចេះទាញឡើងអត់អត់ស្រួលទេតើអោនប៉ុណ្ណាខ្យល់នេះខ្យល់ដែលលួយអោនហ្នឹងចេះមិនណាដល់រំហើមចូលចឹងទៅខ្យល់រត់បាត់ជើងតដល់ឡើងម្ដងដល់កពូលក្បាលនេះវាប្រហើយយើងខ្យល់ត្រូវចេញតាមប្រហើយនេះចេញចំប៉ុណ្ណឹងអញ្ចឹងដល់អញ្ចឹងត្រូវការត្រង់ណារត់ឡើងទៅលើប្រហើយរត់ចុះទៅក្រោមទឹក កាត់កាត់ទៅចំណៃចង់ជើងនេះរត់ចូលយ៉ាងមកមកទៅលើយើងបានទៅតែយើងបានចេះវាបុកនេះបុកប្រចឹងកចុកកកបើតែយើងងើយចេះបុកអចការបុកបុកមិនបានណែនទាំងហ្នឹងហើយណែនទៅចេះហ្នឹងយូរយូរហ៊ីនេះមកបោអញ្ចឹងណា តាំងពីអង្គុយក៏ឲ្យត្រូវដាក់ដៃក៏ឲ្យត្រូវដាក់ក្បាលក៏ឲ្យត្រូវទៀតណោះដាក់ក្បាលត្រូវទៀតទៀតមើលនេះលោកលោកកុំណានេះលោកកុំមហាញដាក់ទៅផ្លឹកមើលលោកកុំនឹងស្គាល់ស្រួលរបស់ព្រះអង្គអាយុ ស្ដាប់ខុសដូចគ្នាប៉ុន្តែព្រះអង្គមើលលោកចូលសមាធិនិងស្គាល់លោកអង្គុយចឹងនឹងស្គាល់នឹងរឿងបញ្ហាសំខាន់អង្គុយតម្កល់កាយតម្កល់ក្បាលតម្កល់ដៃហើយពេលដែលយើង ប្រមូលចិត្តដាក់ទៅខាងក្នុងជើងហើយយើងតាមដានខ្យល់ហ្នឹងណាគឺកុំមិនដោយទៅតាមការយករបស់កាយ នេះយោងចានឹងមិនធ្វើប្រាប់ទេបើមិនធ្វើអញ្ចឹងវាមិនយល់ហ៊ានហ៊ានតវាហ៊ានធ្វើអញ្ចឹងផងបានស្រួលអញ្ចឹងធ្វើមកទុកបើទៅចេះទុកបើមកចេះទុកបើទៅចេះទុកនិស័យតេតាមតាំងអភិគិតវាអជុំកាយ៉ាងបន្តិយៈ ត្រូវអង្គុយពើភ្នែកបង្កប់កាយឲ្យប្រង់ក្នុងការចម្រើននៅសមាធិចិត្ត Thank you. មោទនីស្ដាប់នៅពធខ្ញុំប្រកាសណាអាត្មាភាពសូមលើកឡើងយកនៅពធយកមកសម្ដែងបន្តក្នុងផ្លូវបរិបត្តិនេះដូចតទៅខ្យល់ដែល យើងបានចម្រើនដង្ហើមចេញចូលទៅនឹងនៅពេលណាដល់ដង្ហើម យើងខ្លៃនឹងមានភាពផ្លែកផ្លែកច្រើនណាស់មិនមែនមានរបៀបមួយទេអញ្ចឹងបានលោកពោលថាបុព្វការៈ គឺមានអាការៈផ្លែកផ្លែកនៅពេលនៅពេលដែលយើងតាមដានខ្យល់ហ្នឹងទៅគឺមានអាការៈផ្លែកផ្លែកនឹងឃើញយ៉ាងដូចដូចមិញហ្នឹងថាមានខ្យល់ដែលរត់កាត់ទៅទាំងពោះជាងការវាវិលខ្យល់វិលស្គួចយ៉ាងគួចញាប់ញាប់ញាប់ញាប់ទៅអស់ហ្នឹងណាអញ្ចឹងបានន័យថាខ្យល់มันមានតកតងនេះពីរណា ទី1ដង្ហើមចេញចូលទី2សង្ខារធម៌ដែលប្រព្រឹត្តទៅក្នុងកាយចានឹងសង្ខារធម៌ដែលប្រព្រឹត្តទៅក្នុងកាយមួយហើយនឹងដង្ហើមចេញចូលឲ្យដល់ខាងក្នុងមួយមានពីរមានពីរបែបយើងសិក្សាទៅឃើញថាមានពីរបែបដង្ហើមចូលនិងដង្ហើមចេញនឹងមួយហើយនឹងត្រង់នឹងដង្ហើមវែងចូលវែងចេញខ្លីចូលខ្លីចេញរហូតដល់ស្ងប់នេះលំអានខ្យល់ដែលត្រង់ ព្រមទាំងមាន ក្រមសង្ខារធម៌ទូខ្យល់នៅក្នុងរាងកាយយើងមានដល់ទៅ6ក្រមមានខ្យល់មួយបោះទៅចុងសក់ទៅបាតជើងនេះជាប្រកដីរបស់ខ្យល់ហើយមានខ្យល់មួយទៀតបក់ពី បាតជើងឡើងមកចុងសក់ហើយខ្យល់មួយទៀតបក់នៅក្នុងពោះមួយទៀតបក់ក្នុងពវៀនមួយទៀតបក់ក្នុងរាងកាយរបស់ផងយើងមួយទៀតមិនហើយដង្ហើមចេញចូលណា មានច្រើនអញ្ចឹងនៅពេលណាដែលយើងចម្រើនខ្យល់ទៅនៅពេលដែលខ្យល់នោះវាមិនទាន់ប្រព្រឹត្តទៅល្អបានន័យថាមិនទាន់ស្ងប់ជាប្រក្តីធម្មតាខ្យល់នឹងតែងមានសភាពប្រែប្រួលបានលោកហៅសពកាយៈទីសពកាយសពកាយៈកាយក្នុងទីនោះគឺ សំដៅយកក្រុមខ្យល់ទាំងពួងសពកាយនឹងបានន័យថាក្រុមខ្យល់ទាំងពួងខ្យល់នឹងច្រើនបានគេហៅសពៈនោះ សព្វសព្វបានន័យច្រើន កាយៈហ្នឹងបានន័យថាកាយច្រើនសព្វកាយៈទៅចោលទាំងពួងអញ្ចឹងឆ្លងកាត់លំអានខ្យល់ពីរក្រុមទីខៈរសៈនេះទីខៈហ្នឹងមានន័យថាវែងរសៈមានន័យថាខ្លីជាសព្វកាយហ្នឹងគឺច្រើនហ្មងគឺខ្យល់ហ្នឹងរត់ពេញខ្លួនហ្នឹងប៉ុន្តែយើងនៅតែតាមដានខ្យល់ប៉ុន្តែយើងដឹង យើងដឹងថាមានខ្យល់ណាមួយវាមកកាត់តឹងវាមកបិច្រាស់វាមកបដោយធ្វើឲ្យយើងអត់ដឹងចាប់យកដង្ហើមចូលដង្ហើមចេញអត់បានហើយមានខ្យល់វាមកតឹងកកតឹងស្មាតឹងទ្រូងតឹងក្បាលសៀតណេះសៀតណោះនឹងគេហៅសត្វបកាយក្រុមសត្វទី3នឹងក្រុមសត្វទី3 អញ្ចឹងក្រុមខ្យល់ទី3ហ្នឹងគឺមានអក្សរៈផ្លែកច្រើនណាស់ពណ៌រំលាយអត់ងាយអោយទៅតាមធាតុរបស់បុគ្គលម្នាក់ម្នាក់ដែលកើតឡើងព្រមព្រៀងគាត់ណាយើងឲ្យយើងចំណាំតែប៉ុណ្ណឹងចំណាំថាចង្វាក់ខ្យល់ដែលវែងហ្នឹងហៅពួកទីខៈចង្វាក់ខ្យល់ដែលខ្លីហ្នឹងហៅពួករសៈនេះមានមានខ្យល់មកក្រុមដែលវាពេញទាំងអស់ហ្នឹងមិនដឹងវាទៅលើទឹកក្រុមទេ ជាងការឡើងទៅលើជាងការឡើងចុះទៅក្រោយជាងការកាត់ទៅតឹងជាងការទៅចាក់ជាងការទៅតឹងទៅនេះទៅនោះហ្នឹងគេហៅក្រមខ្យល់សពតកាយហើយយើងត្រូវចម្រើនក្រមខ្យល់ហ្នឹងឲ្យស្ងប់ឲ្យស្ងប់ឲ្យអស់ណាអញ្ចឹងទៅមកក្រៅទៀតឆ្លងទៅមួយដំណាក់កាលទៀតដើម្បីឆ្លងក្នុងដំណាក់កាលនេះ គឺយើងត្រូវតម្រង់ស្មារតីយើងនឹងឲ្យត្រង់ឆ្ពោះពីពីចំហហ្នឹងទៅស្ទឹកនេះតម្រង់ស្មារតីយើងគឺតម្រង់ស្មារតីយើងដកដង្ហើមចូលទៅជ្រៅហើយឡើងឡើងវិញបានប៉ុណ្ណាយកប៉ុណ្ណឹងណានឹងគេហៅវិធីរំដោះចិត្តឬក៏វិធីរងាប់ខ្យល់នឹងទៅទៅមកក្រោយទៀតទៅមកក្រោយទៀតនឹងគឺគឺធននឹងកើតណា អនាបានស្ទិនឹងកើតកើតទៅបានអញ្ចឹងបានមានភាពផ្លែកផ្លែកអញ្ចឹងប៉ុន្តែគ្រាន់ថាមិនទាន់ដល់ទីបំផុតនៅខ្យល់ណានៅមកមកមកជាន់ទៀតទៅមកជាន់ទៀតអញ្ចឹងប្រហែលជា3ថ្ងៃទៀតទៅដល់តាមមើលថានឹងខាងឲ្យដល់មើលឲ្យដល់ដល់កម្មដ្ឋាននឹងមួយយកជោគជ័យមួយនឹងផងអញ្ចឹង ខ្យល់វែងអត់មានទេអស់ហើយលែងមានណាព្រោះខ្យល់វែងហ្នឹងវាសម្រាប់ដែលមានគឺក្រៀបខ្លាំងសម្រាប់បុគ្គលដែលមិនទាន់ចម្រើនទេអ្នកដែលមិនដែលចម្រើនហ្នឹងជួបតែបើអ្នកដែលកើខ្យល់ខ្លីហើយគឺខ្យល់វែងមិនមានទេព្រោះអីព្រោះសិក្សារួចហើយគឺថានៅពេលណាអង្គុយទៅគឺខ្យល់ហ្នឹងបានដង្ហើមវែងយ៉ាងច្រើន3ដងអស់ត្រូវខ្លីចុះ អញ្ចឹងកុំឲ្យសង្ស័យកុំឲ្យសង្ស័យថាមិនក៏មិនមានវែងថា យើងសិក្សារួចហើយវាប្រឡងព្រោះវិថីខ្យល់នេះវាមិនខំពីវិថីចិត្តទេវិថីចិត្តលើកតរៈធរយើងនិយាយវិថីចិត្តលើកតរៈធរសោតតាបណវកុលសកតិគាមីអនាគាមីនិងតារហន្តណា សកតិមិនមាន ក្នុងសោតតាសោតតាក៏មិនមានក្នុងសកតិសោតតាសកតិមិនមានក្នុងអនាគាមិនមាន ក្នុងប្រារហ័តហើយអរហ័នក៏មិនមានក្នុងអនាគាដែរអញ្ចឹងបានន័យថាបុគ្គលនេះមានចិត្តតែមួយណាកណាបុគ្គលនឹងជាសោតតាបណៈនឹងគឺដឹងតែសោតតាបណៈហ្មងចិត្តវត្ថុជនបាត់អស់រលត់អត់មានអត់ដឹងផងអត់ដឹងចិត្តវត្ថុជនទេ គឺសោតប្របណ្ណៈនឹងជាធម្មជាតិមួយ តាំងនៅជាប្រកដីធម្មតាវាដោដោពីវត្ថុជនទៅសោតប្របណ្ណៈបុគ្គលចិត្តនឹងតាំងនៅជាធម្មតាហើយចិត្តប្រារហັດគឺចិត្តរបស់លោក នៅតែប្រារហັດអញ្ចឹងអត់មានចិត្តវត្ថុជនផងអញ្ចឹងយ៉ាងណាមិញដែលយើងសិក្សាដំណើរស្គននេះនៅពេលណាដែលយើង បាន មិនទាន់សិក្សាសោះ គឺយើងត្រូវស្គាល់គុណពេញហើយខ្យល់វែងតែនៅពេលណាដែលយើងបាន សិក្សាយូរហើយដោយបាសកាហ្នឹងគាត់មិនមែនសិក្សាទៅនៅវត្តណា តាមផ្ទះមកអញ្ចឹងខ្យល់វែងដំបងដៃនោះ តែងជួបជាធម្មតាតែដល់ទៅពេលយើងសិក្សាទៅស្គាល់ក្រុមខ្យល់ហ្នឹងអស់ហើយនឹងឆ្លប់យើងចន់ខ្លួនមកដល់ខ្យល់ខ្លីអញ្ចឹងវែងអត់បានយូរទេដុតបាត់ ប៉ុន្តែចាប់ចំណែនទៅបាត់ខ្លីទៀតហើយដល់ខ្យល់ខ្លីហើយបើសិនជាយើងប្រឹងធ្វើឲ្យវែងវិញស្ទះណែនផុតមុខផុតក្រោយព្រោះអីព្រោះវាមិនមានអញ្ចឹងបានន័យថាម៉េចបានន័យថាដង្ហើមចេញនិងដង្ហើមចូលនោះខ្លួនបានរងាប់ហើយនេះបានរងាប់ហើយ បានធ្វើឲ្យអស់ហើយបានរងាប់ហើយបានធ្វើអស់ហើយអញ្ចឹងខ្យល់នេះមិនមានក្នុងខ្យល់ខ្លីទេ រលត់បាត់ទៅហើយដល់យើងដល់ពេលវាខ្លីចឹងហើយដល់ពេលយើងពឹងដល់អ្វីទៅជាថប់ទៅជាតឹងអញ្ចឹងដល់តំណឹងប្រពុតចឹងចឹងដល់ឲ្យយើងធ្វើម៉េចលោកឲ្យយើងកុំឲ្យគិតខ្សោយវែងមកពេលណាបើថាមានខ្យល់ខ្លីគ្រាន់តែចាប់អង្គុយខ្លីខ្លីតែហ្មងយកខ្លីបណ្ដោយចាំយកខ្យល់ខ្លីហ្នឹងមកអញ្ចឹងយកខ្យល់ខ្លីមកមានយកគេបញ្ចូលមកក្រុមទៀតណទៅវាខ្លីទៅមានខ្យល់ល្អិតណា នេះដល់ពេលសិក្សាទីទៀតទៅដល់ជួបនៅពេលนั้นនៅខ្លីទៅយើងជួបខ្យល់លំច្រើននៅក្នុងខ្លួនយើងមានសភាពខ្លែកខ្លែកនេះដែលយើងឆ្លងផុតទៅនឹងមួយទៀតឆ្លងផុតមកនៅតែធ្វើខ្យល់ទាំងអស់នេះឲ្យរងាប់ណាគឺព្រះសម្ដែងថាកាយសង្ខារដ៏ក្រូតក្រៀតនេះចំណាំមួយម៉ាត់នេះនេះខ្យល់មិញ ខ្យល់វិលខ្យល់គួចខ្យល់ឡើងខ្យល់ចុះខ្យល់ទាំងអស់ហ្នឹងហៅកាយសង្ខារដ៏គ្រោតគ្រាតនឹងត្រូវរងាប់ដោយការចម្រើនដង្ហើមផ្សេងចូលយករងាប់ដោយការចម្រើនដង្ហើមផ្សេងចូលអញ្ចឹងបានន័យថាបើសិនជាជួបនៅក្រុមសតទាំងអស់នោះយើង នៅតែចម្រើនដដែលមិនអញ្ចឹងនៅតែគិត គឺថាបើថាវាវេទនាទាំងអស់ហ្នឹងវាកើតឡើងនេះប្រពុតជាម្ចាស់លោកឲ្យយើងត្មងច្មោះនេះហើយសឹកដាក់ស្មារតីឲ្យត្រង់អញ្ចឹងទៅដកដង្ហើមចូលអញ្ចឹងទៅហើយទាញឡើងវិញមកដល់ចូលអញ្ចឹងទាញឡើងវិញមកចោលដល់វារត់ពេញទាំងអស់ហ្នឹងចូលទៅស្ងប់អស់ឡើងទៅលើមកឡើងពីពីកញ្ចឹងកកហ្នឹងឡើងទៅដល់ដល់ប្រហើយជាងការពហុហ្នឹងហ្មងជាងការពេលហ្នឹងខ្យល់ហ្នឹងពហុទៅបណ្ដោយ នៅពេលពហុនឹងមានភាពផ្លែច្រើនអ្នកខ្លះទៅទៅជួបភាពមួយក៏ហើយលហើយ លហើយរសឹបរសឹបរសឹបរសឹបនៅចំកណ្ដាលស្វាវឹកវឹកវឹកវឹកដូចជាចៃឬក៏ដូចជាសត្វអីវឹកវឹកវឹកវឹកវឹកវឹកវឹកវឹកនឹងក៏មានដែរហើយមួយទៀតតែចំណងចំណងទៅក្បាលនឹងយើងតឹងចំកណ្ដាលក្ដៅក្ដៅក្ដៅភៀងភៀងភៀងភៀងភៀងភៀងភៀងភៀងភៀងយូរយូរយូរយូរចាំចំណងយូរតិចតិចពីកពូលក្បាលមកស្ទើតាមកកមកខ្លួនមក នឹងក៏មានដែរនឹងរបៀបតែខ្យល់ទៅពហុហ្នឹងខ្លាអត់ចឹងទេខ្លាចំចំចំតង់តង់តង់តង់លឺសូសូផេះផេះលឺសូផេះចឹងទៅធូរក្បាលទៅអស់មកខ្លាមិនចឹងទេចំចំចំចំតង់តង់ក្បាលដូចគេវិញហ្នឹងតង់តង់ទៅគាត់ចេះចំចំចំសោះលឺសូផោះមើលទៅឃើញខួរណែមើលទៅឃើញខួរមកឃើញខួរក្បាលខ្លួនឯង មើលទៅឃើញខួមកខ្លាំមិនចឹងទេចម្រើនចម្រើនចម្រើនចម្រើនចម្រើនតង់តង់ទៅសូត្រទៅលូទៅឆ្វាចពីមុខមកហ្មងពន្លឺអញ្ចឹងអត់ដឹងថាខ្យល់ទៅតាមណាតែតែឃើញពន្លឺឃើញលៀងក្រហមសមកមកឬឃើញអូឃើញព្រៃព្រឹក្សាមកបណ្ដោយតែតាមនៅពេលហ្នឹងនេះនៅពេលហ្នឹងអាចារ្យគេដឹងអាចារ្យដឹងអធិស្ស្រ័យ នៅពេលខ្យល់ដែលប្រព្រឹត្តចេញផុតហ្នឹងពេលហ្នឹងអាចារ្យខ្លះគេដឹងអធិស្ស្រ័យការសាងបារមីសន្សំអំពីអតីតជាតិខ្លះចេញពលីកសិនខ្លះចេញអសាអសពមកមកនៅពេលដែលខ្យល់ទៅអស់នឹងពហួសអញ្ចឹងចិត្តដល់ហើយដល់ហើយប្រឹងទៅទៅឡើងមកផុតអញ្ចឹងមិនមែនឈ្មោះថាមិនបានជួបទេហើយក៏ឈ្មោះថាមិនមែនថាដូចជាអត់បានចាដែរ នឹងជាលក្ខណៈខ្យល់មួយឥឡូវសូមសូមសម្ដែងទៅនេះអាត្មាឃើញថាលោកយាយលោកតាហើយនៅវកណាដែលបាន ចម្រើនអំណាចបានសេ កម្មដ្ឋានក្នុងរយៈកាល3ថ្ងៃនេះបាន3ថ្ងៃហើយថ្ងៃ2ថ្ងៃ3ថ្ងៃនេះថ្ងៃ4សួរថា បានឃើញអ្វីដែរឬទេគឺឃើញប្រកប ឃើញប្រកបណាស់ឃើញត្រង់ដឹងចិត្តរបស់ខ្លួននេះស្អាតនិងមិនស្អាតបរិសុទ្ធនិងមិនបរិសុទ្ធឃើញប៉ុណ្ណឹងឃើញសំខាន់នៅប៉ុណ្ណឹងគេហៅចិត្តតានុបស្សនាទេវឋាននោះណាតាប់តើណាទេវឋាន4នេះចិត្តតានុបស្សនាទេវឋានប្រាយោគីឃើញចិត្តនេះឃើញចិត្ត នៅក្នុងវិសុទ្ធមៈថ្ងៃមួយប្រែជួបអស់សតិប្បដ្ឋាន4សតិប្បដ្ឋាន3កើតពីសតិប្បដ្ឋាន1នៅសតិប្បដ្ឋាន4ហ្នឹងណាបកគោសិក្សាសតិប្បដ្ឋាន1បានឃើញដល់សតិប្បដ្ឋាន3កាយាវេទនាចិត្តហើយនឹងធម៌កាយព្រះដ៏មានភាពទ្រង់សម្ដែងចំពោះអាទិកម្មនិកបុគ្គល វាជំនឿចិត្តហើយនឹងធម៌ប្រដមមានភាពទ្រង់សម្ដែងបតិជានបុគ្គលអញ្ចឹងបាននៅថាម៉េចបាននៅថាសតិប្បដ្ឋាន4នេះអត្តន័យរបស់លោកអ្នកដែលសិក្សាដំបូង គឺសិក្សាអំពីកាយព្រោះអានឹងអារម្មណ៍គល់ព្រាតហើយកាយយ៉ានោះមានស្អីខ្លះមានតាំងពីអនាបាបពៈទាំងខាងចេញចូលអាការៈ32 មានតាំងវិធិ4មានតាំងពីសរីរៈ9យ៉ាងរហូតមានដល់ឈាន4ហើយអញ្ចឹងនៅពេលណាដែលបកគោចម្រើនកាយទៅក៏នឹងឃើញនៅវេទនាទាំងឡាយកើតឡើងអាស្រ័យនឹងការអប់រំកាយឃើញចិត្តទាំងឡាយឃើញធម៌ទាំងឡាយដែលកើតឡើងដោយសារចម្រើនកាយានុបស្សនាសតិបដ្ឋានៈនេះ នេះទៅប្រឋាន4ណាប្រពុតជាម្ចាស់មានកម្លាំងពីរកន្លែងនៅក្នុងវត្រៃបដលោកពោថាសតិប្រឋាន4ផ្លូវណានីមួយក៏ទៅនៅពៀនបានដែរលោកទុកថាដូចជាផ្លូវបែកជា4ហើយមានមានកំណត់ដីនៅចំកណ្ដាលហើយរត់មួយបមកតាមផ្លូវណាក៏ជាន់អាចដីនៅចំកណ្ដាលនេះដែរ នៅក្នុងបួនហ្នឹងក្នុងបួនហ្នឹងនឹងសតិប្បដ្ឋានក្នុងបួនហ្នឹងតាមផ្លូវណាក៏ក៏ក៏ជាប់អាចបប្រតិបត្តិដែរអញ្ចឹងការបប្រតិបត្តិនៅកាយក្តីវេទនាក្តីចិត្តក្តីធម៌ក្តីគឺជាការបប្រតិបត្តិចំផ្លូវណាក៏អាចដោះនៅកិលេសនេះដោះនៅកិលេសឲ្យអស់អំពីខណ្ឌសន្តាន ហើយធ្វើដំណើរទៅកាន់ទៅនិព្វានបានដែរកាយក៏ញោមញីកលេសវេទនាក៏ញោមញីកលេសចិត្តក៏ញោមញីកលេសធម៌ក៏ញោមញីកលេសដោយគ្នាបានទាំងអស់នេះពុទ្ធិកាមួយឥឡូវចាំស្ដាប់ពុទ្ធិកាមួយទៀតសតិប្បដ្ឋាន4ជាផ្លូវធ្វើដំណើរទៅកាន់ព្រះនិព្វានប្រះដ៏មានភាពទ្រង់សម្ដែងថា កាយានុបស្សនាសេវដ្ឋានគឺព្រះអង្គទ្រង់សម្ដែងចំពោះទៅលើអតិកម្មិកបុគ្គលឯវេទនាចិត្តហើយអង្គខគឺប្រដមានភាពទ្រង់សម្ដែងដោយអំណាចនៃបត្តឈិនបុគ្គលនេះតែទៅនឹងច្រឡំធំអ่ะប្រកែកនេះច្រើនអ่ะណាលោកសម្ដែងវិជ្ជាក្នុងសត្វមេកាយានុបស្សនា ទ្រង់សម្ដែងដោយអំណាចនៃកម្មដ្ឋានរបស់អាទិកម្មកបុគ្គលសតិប្បដ្ឋាន3ទៀតវាងាយចិត្តហើយនឹងធေါ်ប្រដំមានភាពទ្រង់សម្ដែងដោយអំណាចនៃកម្មដ្ឋានរបស់បតិជនបុគ្គលនេះចាំទៅដល់មកនឹងនឹងនឹងនឹងនឹងលោកយើងពីពីពីត្រៃប្រដកមកខ្លាចយើងយកនេះបាទអញ្ចឹងសូមយល់ថា អ្នកថ្មីចេះនេះអ្នកមិនដែលបប្រតិបត្តិធម៌សោះអត់អត់សោះអញ្ចឹងលើកឲ្យចម្រើនកាយចម្រើនកាយដើម្បីបានវេទនាចិត្តហើយនឹងធម៌នៅក្នុងសម័យណាដែលព្រះដ៏មានភាពទ្រង់សម្ដែងលោកជួបបុគ្គលដែលមានឈានហើយមានបតិឈានអ្នកមានឈានដល់ហើយ ពេលហ្នឹងព្រះអង្គកំណាមពីវេទនាចិត្តហើយនឹងធေါ်វេទនាចិត្តហើយនឹងធေါ်សម្បត្តិចម្រើនកាយបានចម្រើនវេទនាបាននោះអញ្ចឹងបាន ជា ក្នុងក្នុង នៃ ក្នុងបទខ្លះលោកថាបឋមជាតិនៃចិត្តឯណានេះមួយដែលកើតឡើងហើយមានប្រមាណតិចតួចណាស់កាលឡើងហើយលុបទៅវិញជាធម្មជាតិអស់ទៅនឹងសូន្យទៅឃើញទេចិត្តតាមបស្សនាលោកបានធានហើយថាម៉េចព្រោះ វេទនាក្តីចិត្តក្តីធម៌ក្តីជាធម្មជាតិល្អិតដែលប្រាជ្ញាទីកម្មកបុគ្គលមិនអាចកាន់យកបានទេល្អិតណាស់អត់កាន់យកបានទេអញ្ចឹងតតពួកដែលមានវេទនានឹងហើយមានចិត្តនឹងហើយទើបបានកាន់យកបាននេះទេវឋាន4នេះនឹងអ្នកសិក្សាទេវឋាន4ចាប់ទៅនឹងឲ្យជាប់តែមិនស្រួលបប្រតិបត្តិអត់បានទេអត់អត់ដឹងធ្វើម៉េចទេ មិនដឹងទៅធ្វើមិនក៏វាសញ្ញាចិត្តហើយមិនធន់ណែចិត្តមែនតែសតិប្បដ្ឋាន4ផ្លូវណានេះមួយក៏ទៅនិព្វានបានដែរប៉ុន្តែយើងត្រូវដឹងថាផ្លូវទាំង4ហ្នឹងតើព្រះអង្គសម្ដែងចំពោះបុគ្គលណាខ្លះដែលឲ្យទៅណាមួយក៏បានដែរនោះអញ្ចឹងត្រូវចងចាំថាកាយគឺប្រដមមានភាពទ្រង់សម្ដែងចំពោះបុគ្គលថ្មី វេទនាចិត្តហើយនឹងធម៌គឺប្រដមានភាពទ្រង់សម្ដែងដល់បកគលដែលចាស់ទុំនេះដែលមានឈានដល់ហើយមានឈានដល់ហើយហតិកម្មវិកៈថ្មីចេះអញ្ចឹងយើងត្រូវពិចារណាអំពីរូបបរមត្តហើយនិងនាមបរមត្តនឹងយើងជើទីចោះតែលើមានអ្នកជើនៅក្បែរនេះដែររូបធម៌និងនាមធម៌ណាកើតមុននេះនៃយន្តវិបស្សនា នៅខាងបរមង្គមាននរណាឆ្លើយរួចហ៎នាមកាលរូបរូបកាលវិញ្ញាណហ៎ម៉េចរូបកាលមុននាមនេះអញ្ចឹងអ្នកសិក្សាតាមស្គាល6នេះផ្នែកវិជ្ជាចំណអណ្ដាតកាយចិត្តតើកាន់យកអីមុនកាន់យកអីមុនហ៎មែនទេ កាន់យករូបនេះវណ្ណោវណ្ណោសត្វទូគន្ធរសៈរិនក្តៅឡើយនេះធា6ទៅពេលវឋានតាមតាមធា6ហ្នឹងណាចាក់ដឹងតណាកើតមុនហ្នឹងគឺប្រាជ្ញានេះយកទាវចរក៏បីកំណត់នៅរូបមុនហើយទើបបីកំណត់នៅនីអរូបធម៌ទាំងឡាយដែលដែលកាន់យករូបនោះថាជានាមធម៌នៅយេតិកាធម៌ រូបនាមនាមរូបរូបនាមនាមរូបភ្លេចងាយណាស់ចាណានឹងនឹងនៃសតិវដ្ឋានសន្និបាតហ្នឹងណាវិបស្សនាហ្នឹងតែមួយទេអត់ផ្លែកគ្នាផងអញ្ចឹងណានៅពេលណាដែលយើងចម្រើនរូបឈ្មោះតែយើងបានចម្រើននៅនាមយើងចម្រើននឹងហើមចេញចូលហើយកាយានុបស្សនាសតិប្បដ្ឋានណាណាអត់ស្គាល់ណា នេះដង្ហើមចូលចេញវែងចូលវែងចេញផ្លូវចូលផ្លូវណានឹងហៅកាយានុបស្សនាសតិប្បដ្ឋានៈប្រាជ្ញាពិចារណាឃើញនៅកាយក្នុងកាយនេះជាមិនមិនហុចឆៅតាកាយក្នុងកាយដឹងកាយក្នុងកាយស្អីគេនឹងក៏ទៅបន្តិចទៅនៅក្នុងរាងកាយយើងមានកាយ4តតវ័យកាយអបោកាយទេជោកាយវយោកាយ រឹងរាវក្តៅលហើយកាយ មាន4អញ្ចឹងក្នុងកាយ4មានក្រុមខ្យល់មួយនៅក្នុងក្រុមកាយ3នៅពិចារណានៅកាយក្នុងកាយអញ្ចឹងកាយហ្នឹងមានមានមាន4ណារឹងរាវក្តៅលហើយហើយយើងសិក្សាអំពីខ្យល់អនាបាមួយដែលជ្រាបនៅក្នុងកាយទាំង3គឺថាកាយក្នុងកាយហ្នឹងពុទ្ធសម្ដែងនេះដល់យើងចម្រើនចឹងទៅដង្ហើមចូលដង្ហើមចេញដង្ហើមចូលដង្ហើមចេញតើអ្នកទាំងអស់គ្នាដឹងអីខ្លះ ដឹងថាវេទនាយល់ទេចឹងនេះដឹងវេទនាទេណ៎នឹងហៅវេទនាសុខទុក្ខឥឡូវកំពុងតែជួបវេទនាមួយហៅទុក្ខវេទនានេះទុក្ខវេទនានឹងយកទៅទៅទេវឋានតិចទៅនៅថាសាសនាហៅទេវឋានផ្លែកគ្នាមិនចឹងណាទុក្ខវេទនាកាលឡើងហើយយើងដឹងថាទុក្ខវេទនាកាលឡើងហើយទុក្ខវេទនារលត់ទៅយើងដឹងថាទុក្ខវេទនារលត់ទៅហើយ ដឹងទុកវេទនាវេទនាព្រមតែវេទនាដឹងអីទៀតដឹងចិត្តគេចិត្តមិនសមវិញមិនទៅហំដូចដូចចិត្តថ្ងៃនេះទេចិត្តថ្ងៃនេះល្អជាងចិត្តថ្ងៃមុនចិត្តអញ្ចឹងចិត្តព្រមតែចិត្តទេដឹងថាចិត្តមុនមិនល្អចិត្តនេះល្អអញ្ចឹងម៉ោងក្រោយចិត្តនឹងវាទៅមកទៀតដែរឬក៏ល្អជាងនេះទៅទៀតអញ្ចឹងចិត្តព្រមតែចិត្ត អញ្ចឹងដឹងវេទនាហើយនឹងចិត្តដោយសារចម្រើនអីណាដោយសារចម្រើនអីចម្រើនខ្យល់ឃើញទេណាយើងចូលទៅដើមវិញហ៎ហើយដឹងទៀតដឹងធរដឹងធរដឹងថាធរទាំងអស់ដែលគោរពប្រណិប័តដែលធ្វើនឹងសត្វតែជាធ្វើវធរពេលណាចម្រើនកើតពេលណាលែងចម្រើនរលត់វាតែប៉ុណ្ណឹងយ៉ាងដឹងវធរខណ្ឌ5 អញ្ចឹងអ្នកសិក្សាសតិប្បដ្ឋានតើសិក្សាអីមុនគិតទីមើលកាយមុនអញ្ចឹងដល់យើងមករៀបមេត្តាចារទៅពុទ្ធសំដែងមានខុសណាលោកថាព្រះអង្គសំដែងកាយគឺសំដែងបុគ្គលថ្មីឃើញទេតែដល់សំដែងវេទនាចិត្តហើយនឹងខត់គឺបុគ្គលបានកម្មយកកាយនឹងរួចទៅហើយបានដឹងតែវេទនាព្រមតែវេទនាចិត្តព្រមតែចិត្តខត់ព្រមតែខត់ ព្រោះកាយកតាសតិនឹងមានរហូតដល់ឈាន4ហ្នឹងអនាតាផងអាការៈផងអសពផងធាត4ផងហើយសាកត9យ៉ាងផងហើយឈាន4ទៀតអញ្ចឹងយកយត្តតាកាយហ្នឹងមកចែកតាមវេទនាចិត្តហើយផទាំងអស់បាទតែដល់យើងអត់យល់រឿងហ្នឹងទេយើងទៅដើមនេះថាអត់ខ្ចីរឿងអីរឿងវេទនាមួយរឿងតាមណារឿងចិត្តមួយរឿងតាមណារឿងមកខំមួយរឿងតាមណាអ្នកថ្មីរឿងតាមណាបើអញ្ចឹងរឿងកលាស់យោអត់ទេហ៎ទេថាហ្នឹង មិនសូវងាប់ទៅទៀតនៅតែអត់ចេះគាត់តែយើងនិយាយរឿងយុទ្ធការពីរហ្នឹងណាលោកថាក្នុងបកាយវរៈលពោថាផ្លូវទាំង4កាយវេទនាចិត្តទាំងធម៌ផ្លូវណាមួយក៏ទៅនិព្វានបានដែរសួរថាតើព្រះអង្គសម្ដែងយុទ្ធការទាំង4ហ្នឹងសម្ដៅទៅលើបុគ្គលណាខ្លះអញ្ចឹងក្នុងវិសត្តមៈលោកប្រាប់វិសត្តមៈគឺជាសេចក្តីខ្លឹមសារគេស្រង់ពីបត្រៃវរៈឡើងវិញគេប្រាប់ថា ចាយគឺពុទ្ធសម្ដែងសម្រាប់បកគោថ្មីវេទនាចិត្តហើយនឹងធរលោកសម្ដែងសម្រាប់បកគោដែលចម្រើនកាយហើយដែលមានឈានដល់ហើយអញ្ចឹងសតិប្បដ្ឋាន4វិលវិលមកគឺវិបស្សនានេះឯងយល់ទេយ៉ាងយល់ទេយល់ទេហ៎ណាសតិប្បដ្ឋាន4វិបស្សនានេះចេញចំណាហួយ មិនមែនសតិប្បដ្ឋាន4នឹងផ្សេងអំពីវិបស្សនាទេសតិប្បដ្ឋាន4គឺជាទេសនាកម្មោទេសនាកម្មោណាគឺលំដាប់នៃពធទេសនាណាបប្រតិបត្តិសតិវិបស្សនាហ្នឹងទៅបានសតិប្បដ្ឋាន4ហ្នឹងមកពោទិវិខយធម៌37ប្រការលោកហៅលំដាប់នៃទេសនាកម្មោនេះវាសតិ7ហ្នឹង សិលវិសុទ្ធចិត្តវិសុទ្ធទៅភេវិសុទ្ធកង្ខាករណវិសុទ្ធញាក់គៀមកញ្ញានទស្សនវិសុទ្ធប្រេវទាញានទស្សនវិសុទ្ធញានទស្សនវិសុទ្ធ7នេះហៅបរិបត្តិកមោលំដាប់នៃការបប្រតិបត្តិមិនមិនលំដាប់នៃពធទេសនាទេអនុវត្តតតគ្នាអញ្ចឹងមិនបានកាលលៈអង្គតៈបេសេខណៈបញ្ញាសាខាលោកហៅថាឧបបត្តិកមោលំដាប់នៃកំណើតនេះនឹងក្នុងសត្វញ្ញាហ្នឹង លំដាប់នៃនៃកំណើតប្រមាណទី3អញ្ចឹងយើងត្រូវយល់អានេះថ្ងៃហ្នឹងយើងឃើញអីខ្លះនៅពេលណាដែលយើងចម្រើននឹងហើមទៅនឹងហើមចូលអញ្ចឹងសួរតែយើងបានឃើញអីខ្លះទីមួយក៏យើងឃើញកាយព្រមតែកាយទីពីរក៏យើងបានឃើញវេទនាបានស្គាល់វេទនាបានស្គាល់ផ្លូវវេទនាឃើញនៅវេទនាព្រមតែវេទនាទីបីក៏យើងបានស្គាល់ចិត្តបានដឹងចិត្តខ្លួនឯងឃើញចិត្តខ្លួនឯងក៏រលត់យ៉ាងណាខ្លះ បានចិត្តឃើញព្រមតែចិត្តហើយទីមួយក៏យើងបានឃើញតែធម៌ទាំងអស់ហ្នឹងព្រមតែធម៌ប៉ុណ្ណឹងឯងកើតនឹងរត់តគ្នាសតិប្រឋាន4ទៅចាប់ទៅហ្នឹងទៅចាប់ទៅនឹងជាប់ចាប់នឹងជាប់កាយវេទនាចិត្តហើយនឹងធម៌មិនកំពុងដំណងគ្នាសិក្សាសតិប្រឋានវិបស្សនាអត់ដឹងខ្លួនផងតែតែគឺគឺថាទៅបានជាជាប់ នៅក្នុងមើលនៃអ្នកដែលសិក្សាធ្លាប់រៀនអំពីវិបស្សនាតាមទ្វា6នៅនេះក៏រៀនដូចគ្នាដែរទ្វា6ដែរផ្នែកវិជ្ជាចំណងដាបកាយចិត្តដូចគ្នាដែរសួរថាដែលយើងសិក្សាកាយតាមទ្វាណានេះទ្វា6នេះសតិប្បដ្ឋានមិញនេះតាមទ្វាណានេះណៅឃើញ តាមទ្វាកាយនិងមនោសៀវាទីកាយទ្វានិងមនោសៀឃើញនៅពេលណាដែលបុគ្គលបានចម្រើនកាយកងចលទី1ទី2នេះគឺតាមកាយទ្វាតាមកាយទ្វាហើយនាំចូលមកកាន់មនោទ្វាដល់សិក្សាពីវេទនាសិក្សាអំពីចិត្តហើយនឹងធម៌ មនោទ្យាសុខចូលដល់មនោទ្យាមនោទ្យាអញ្ចឹងចក្ខុទ្យាតតទ្យាធានទ្យាជីវហាទ្យានៅ4ទៀតថែមទៅក៏ទ្យា6បាត់មានស្អីកលែងស្នេហ៍ឃើញទៅចក្ខុទ្យាលឺសូរសំឡេងមកតតទ្យារបស់ប៉ះក្លិនកន្តធានទ្យាដាប់ប៉ះបាយប៉ះទឹកជីវហាទ្យាអញ្ចឹងយើងចម្រើននេះគឺកាយទ្យានិងមនោទ្យាបាត់ទៅហើយ នៅតែជា6ដែរមានចេតនាមួយអត់ផងអញ្ចឹងយើងឃើញដំណឹងល្អឃើញនេះដូចបាច់តាមវិញគាត់លោកមិនថាគាត់ថាគាត់ឃើញខ្យល់ឃើញស្អីទៅគូក៏ដែរផងលើជំនាញចិត្តខអញ្ចឹងថ្ងៃនេះស្គាល់ទៅពេលកថា4ហើយហើយខនឹងមានច្រើនទៀតត្រូវនិយាយស្ដីមិនមែនមានប៉ុណ្ណឹងទេ បើសិនជាចំណែនចាយបានចប់ណាបាននឹងធ្វើវិធីទេសនាវេទនាចិត្តហើយរំខនឲ្យពុះដល់រហូតដល់អស់រហូតដល់អស់កម្មដ្ឋានបើសិនជាចំណែនចប់កាយានុបស្សនាទេវឋានមួយចប់វេទនាក៏យើងចប់ចិត្តរៀនចប់ខរៀនចប់មិនយើងអត់មានអត់មានខឹងអីទៅទិញផងអត់ទេអត់មានខឹងអីទៅទិញឯណាអត់ទេខវិបស្សនាណាក៏ដែរទិញនៅពេលណា កាយឃើញប្រាជ្ញាឃើញកាយពេលនោះប្រាជ្ញាឃើញវេទនាឃើញចិត្តឃើញធម៌